លៀងធ្លាក់ដើមឆ្នាំស្រោជោគជុំវាលស្រែកងកែផ្កាត់យំអែអែធំជាតិប្រែពណ៌ស្រស់ថ្លារួយអមលាស់ថ្មីឃើញស្រែនឹងស្រីជីវ៉ាស្នាមស្នេហ៍ក្រោមដួងចន្ទ្រាក្លិនជាប់នីសាមអមស្រែដួងចិត្តធ្លាក់ដើមឆ្នាំបងជ្រៀងចាំ ខ្វាយខ្វាយនឹកនឹងអមស្រែបងអើយដេចអូនចោលស្រែស្នេហ៍ស្និទ្ធដីថ្មីទីក្រុងធ្វើឲ្យអូនលងផ្លាស់ចិត្តភ្លេចស្រែធ្លាប់ស្មោះណែតណិត ដីធ្លាប់អាណិតថ្នាក់ធ្នមស្នេហាអោប ខ្វល់មិនសុខនៅនឹករលអមស្រែបុផាធ្លាប់ដោះដីស្រែផ្លាស់ទៅដីក្រុងតាប្រែយ៉ាងណាខ្លាចគង់លងខងអាត្មា បងខំឲ្យការរីករួយរាយលៀងធ្លាក់ដើមឆ្នាំរៀមជៀងផ្ដាំតាមទឹកសូមអ្នកជួយនាំចិត្តនឹកបណ្ដាំដីស្រែស្រឹងឆ្ងាយ ពួមអមសោះក្លិនត្រូវគេរំខានចិត្តកាយបងលួយទទួលមិនស្ដាយរងចាំឆោមឆាយអមស្រែបងអើយ Música ចិត្តខ្វល់មិនសុខនឹងនឹករស់រឿងអមស្រែបុផាធ្លាប់ដោះដីស្រែផ្លាស់ទឹកដីក្រុងតើប្រយ៉ាណាខ្លាចហងលងខងអាត្មាបងខំឲ្យតារីកព្រួយរាយលៀងធ្លាក់ដើមឆ្នាំរៀមជ្រៀងផ្ដាំតាមទឹកសូមអ្នកជួយងំចិត្តនឹកបណ្ដាំដីស្រែស្រែ ឆ្ងាយជួមអមសោះឃើញតែគេហុំខានចិត្តកាយបងលើទទួលមិនស្ដាយព្រួងចាំឆោមឆាយអមស្រែបង